ណែមចាចិនតាទៅបំរើជាតិសាសនាសូមតាំងចិនតាណាពិសីកុំព្រួយអ្វីប្តីមកវិញមកមិនខានពលយានចាំតោទួ ចិត្តអើយចិត្តនៅ ឡើយប្រលឹងចិត្តបងពិតមិនភ្លេចសន្យាបងសូមស្មត់សញ្ញាធ្វើសាស័យអាស្នេហ៍ស្នេហ៍ទាំងក្តីតា